ត្រូវតែសម្លាប់ច ਵਾਈ របស់ឯងឲ្យបាននៅក្នុងយុគនេះជីកស្មៅគឺត្រូវតែជីកទាំងរឹសកំចាត់សត្រូវនេះគឺត្រូវតែកំចាត់ទាំងពូជកូនស្រីរបស់វិញទៅតែកើតទេអញ្ចឹងត្រូវតែកំចាត់ដូចគ្នាខ្ញុំត្រូវតែធ្វើគឺខ្ញុំមិនអាចសម្រាប់ជីវិតនេះត្រូវបានទេ នកូនស្មៃយ៉ានាងកូនមានដែរនឹកតូចចិត្តដែរទេអ្ហ៎ម៉ែតែងតែបុកខ្ជូងយកមកលេងមុខឲ្យកូនរាល់ថ្ងៃអញ្ចឹងកូនមិនតូចចិត្តនឹងរឿងបែបនេះនោះទេម៉ែពៅធ្លាប់ប្រាប់កូនថាបើកូនមិនលេងខ្ជូងទេកូននឹងមានគ្រោះថ្នាក់ហាន់ជួបគ្នាយូរហើយណានាងពៅ្លេចយើងបាត់ហើយតែដឹងនាងមុខខ្ជុំឯនេះពិតជាមានដែលជ្រែកជីវិតរបស់យើងមែនទាំងដែលយើងបានសម្លាប់ឯងទៅហើយប៉ុន្តែឯនេះនៅតែមានឈ្មោះវល់វល់នៅក្នុងចិត្តយើងជាទីក្រោតថ្លៃបង្គំព្រះរាជបុត្រ ឯងសំតែមានថ្ងៃនេះយូរហើយអាចៃវងយើងសាប់ឯងយើងទាំងអស់គ្នានេះត្រូវតែស្វែងរកប្រសពរបស់ព្រះអង្គឲ្យឃើញជិះណាស្បៃកុំខ្លាចខ្ញុំណាខ្ញុំមិនមែនជាមនុស្សអាក្រក់ទេគឺខ្ញុំខ្មាស់ចៃដែលចៃឃើញមុខពិតរបស់ខ្ញុំចាំបាច់ខ្មាស់ស្អីទេគ្រាន់តែខ្ញុំឆ្ងល់ថាមិនបានជាស្បៃលៀបខ្ជុំនៅលើមុខអញ្ចឹងរឿងភាគបុរាណរឿងព្រះនាងមុខខ្ជុំ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទអង្គារវេលាម៉ោង9យប់នៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film